សំលួចង់សួរថាតើការនៀតបួសយើងនៀតអាមួយខែហើយប៉ុន្តែវាភ្លេចអាមួយថ្ងៃមួយខែ ចង់និយាយថាយើងនៀតពីដើមខែ ទៅនៀតបួសមួយខែ ពេញមកអានឹងនិយាយរឿងខែរ៉ូម៉ាដនទេណាប៉ុន្តែដល់ឡាឡើងហូបបាយបួសនេះឡើងហូបហើយបើភ្លេចនៀតទៀតតើតើការបួសនឹងខូចឬក៏អត់រឿងនេះមិនមែនជារឿងថ្មីទេប៉ុន្តែដោយសារការចងចាំមិនបានយូរហើយទៀតដល់ខែបួសទៀតហើយតែរំលឹកឲ្យហើយចាស់ តែទៅនឹងការនៀតនេះយើងអ៊ុលម៉ាមានការខិលបគ្នាមានន័យថាមានទស្សនៈពីរណាការនៀតមួយថានៀតមួយខែអមរស្អែកបួសចូលមកក្រឹបថ្ងៃនេះនៀតសុំនៀតចំពោះអល់ឡោះថាលិននឹងបួសមួយខែពេញអញ្ចឹងមួយថ្ងៃទៅមួយថ្ងៃដល់ពេលចាប់ដើមឡើងហូបបាយបួសឬក៏ថ្ងៃបន្ទាប់អ៊ុលម៉ាដែលថានៀតមួយខែនឹងបានហើយមិនបាច់នៀតទៀតទេគាត់ថាអញ្ចឹងណាអញ្ចឹងវាវាចូលក្នុងសំណួរ ថាចុះបើភ្លេច មានន័យថាយើងអត់បាច់រៀនមួយថ្ងៃមួយថ្ងៃទៀតទេចាមួយខែនេះគឺវរត់បាររិករហូតដល់ចប់មកអូឡាម៉ាមួយក្រុមនេះថាអត់ទេបួសនេះវាមួយមួយមួយមួយផ្គុំនេះមកបាន30ថ្ងៃបានគ្រប់មួយខែអញ្ចឹងទៅរៀនរៀងរាល់ថ្ងៃមួយថ្ងៃនៀតមួយថ្ងៃនៀតមួយថ្ងៃនៀតបើថ្ងៃណាមិនបាននៀតបួសថ្ងៃនេះខូចហើយអានេះសម្រាប់អ្នកទី2លើកឡើងដល់នេះមិនអូអញ្ចឹងអ្វីដែលជាការប្រសើរយើងយកទាំងពីរហ្នឹង ហើយអាមួយខែក៏យើងនៀតចឹងនិយាយថាស្អែកឡើងបួសយប់ហ្នឹងចាប់ឲ្យបង្រឹមហ្នឹងគេហៅនៀតបានណាមុននឹងផុតចូលបន្ទូសុបោះម៉ោងណាក៏នៀតបានដែរយើងយើងនៀតឲ្យនៀតថាលិនបួសមួយខែនៀតចំពោះអល់ឡោះចាំចាស់ថាលិនបួសមួយខែហើយដល់តែយើងឡើងហូបបាយបួសយើងមិនដឹងថាយើងហូបបាយបួសយើងនឹកថាយើងបួសទៀតទៅអាហ្នឹងឯងនៀតទៀតណាណាអញ្ចឹងមានន័យថាយើងយើងយើងដាក់យើងដាក់អីយើងដាក់រនាំងដល់2នោះរឿងអីដល់ផុតណា វាដូចមិនមិនផុតអាពីរហ្នឹងទេព្រោះវានិតមានអាពីរច្រកហ្នឹងហើយប៉ុន្តែត្រូវចងចាំទាំងអស់គ្នាមិនណាចងចាំចំណុចនេះអ្នកដែលថា4នាតមួយខែពេញហ្នឹងណាបើក្នុងករណីដាច់ហើយតមកបួសឡើងវិញត្រូវនាតឡើងវិញរហូតដល់មួយខែទៀតឥឡូវឧទាហរណ៍មីកឬក៏តកកម្នាក់ពីដើមក៏នាតមួយខែអានេះលិននិយាយរឿងអ្នកនាតមួយខែណាអ្នកដែលថានាតមួយខែណាគេដាក់លក្ខខណ្ឌអញ្ចឹង អើបើថ្ងៃស្អែកត្រូវបួសមួយក្រឹបនេះចាប់ដើមគាត់និយាយថាលិនបួសមួយខែប៉ុន្តែស្រាប់ពីបួសបាន3ថ្ងៃគាត់ត្រូវហានគេហៅទៅប្រជុំនៅភ្នំពេញឧទាហរណ៍ហេហើយហៅមិនទួយណាសរដ្ឋមន្ត្រីហៅទៀតមើលត្រូវទៅខមិនបានឧទាហរណ៍ណាហើយគាត់ថាអ្នកធ្វើដំណើរបួសអត់បានទេស្រ័យបួសហើយអានេះគាត់ស្រ័យក៏មានសិទ្ធិដល់គាត់ស្រ័យបួសដល់មកវិញ2ថ្ងៃមកវិញគាត់មិនត្រូវបួសតទៀតអញ្ចឹងករណីនេះគាត់ត្រូវនៀតឡើងវិញព្រោះគាត់ដាច់ទៅហើយអាកន្លែងនៅបួសមួយខែមិញណា គាត់បានវាចូលកាត់មកចន្លោះនឹងហើយតោះនេះឡើយហ្នឹងណាត្រូវបើសិនជាគាត់ចាប់ដើមបួសថ្ងៃណាគាត់ត្រនៀតពីនឹងទៅរហូតដល់ដាច់ខែទៀតទៅអានឹងបានទៀតអូមកថា2ថ្ងៃមកទៀតគាត់បានបួសឡើងវិញ ចូលថ្ងៃទី5ទី6បួសបាន7 8ថ្ងៃត្រូវមានការទៀតណាដាច់ដួសប៉ុណ្ណាដាច់ដាច់ស្របច្បាប់ទេណាអត់មានរឿងដាច់អត់ស្របច្បាប់ទេស្របច្បាប់ហើយគាត់ មកដាច់ពី3ថ្ងៃទៀតដល់គាត់បួសឡើងវិញត្រូវតែនៀតរហូតដល់ដាច់ខែទៀតអានេះសម្រាប់អ្នកដែលនិយាយថាបួសនៀតពីដើមខែរហូតដល់ចុងខែពេលណាដែលដាច់ត្រូវតែនៀតឡើងវិញហោតើនេះឡើយហ្នឹងណាអុយមីមីមីក៏ចឹងដែរធម្មតាតែតែមានជំងឺប្រចាំខែជួនកាលបួសបាន4 10ថ្ងៃមានរដូវមកដាច់3 4ថ្ងៃអញ្ចឹងបើសិនជាមីប្រកាន់យកតការនៀតមួយខែពីដើមទៅ ដល់ពេលដែល3 4ថ្ងៃដែលដាច់ហ្នឹងក្នុងរយៈពេលដែលដាច់នេះពេលដែលជ្រះស្អាតដូចនេះមិនត្រូវបួសត ត្រូវនៀតឡើងវិញណាសម្រាប់អ្នកដែលនិយាយថាបួសនៀតមួយខែគឺត្រូវតែនៀតឡើងវិញអញ្ចឹងមានន័យថាអ្វីដែលយើង បានជ្រើសរើសយកអាមួយខែក៏យើងនៀតអាមួយថ្ងៃក៏យើងនៀតអត់មានបញ្ហាទេវារួចវាចូលទាំងអស់នេះឯង